បានសួស្តីបងនេះអាហ្នឹងជាកម្មវិធី group របស់សូមុនដំបូងយើងចុចកន្លែងត្រីត្រី3នេះបងយើងចុចហ្នឹងមកយើងចុចកន្លែង earn 100ដុល្លារបងនេះពេលចុចដល់នោះគេមានកន្លែង invite now អញ្ចឹងយើងចុចដល់ invite now ហ្នឹងមកនោះវាចេញយើងវាចេញ link ឲ្យយើង share យើងអាច share តាម Messenger Telegram Facebook អីក៏បានដែរនេះ chúng ta sẽ làm telegram mình sẽ làm telegram mình sẽ bật hệ nhóm này nè ចឹងវាមាន link មួយនេះបងនេះយើង copy link នឹងមកយើង copy link នឹងមកបង copy link នឹង យើងបានលីងនឹងមួយហើយយើងយកលីងនឹងទៅផុសហើយយើងយកទៅណែនាំមិត្តភ័ក្ដិយើងហើយអាហ្នឹងយើងយកទៅផុសដូចខ្ញុំនឹងទៅហើយណែនាំមិត្តភ័ក្ដិយើងនឹងទៅក្នុងម្នាក់យើងបានអឺក្នុងម្នាក់យើងបាន500រៀលបងក្នុងក្នុងមួយអ្នកមួយអ្នកហើយយើងចង់ឆែកលុយយើងចុចដៃ wallet ហ្នឹងបងអ្នកដៃ wallet ហ្នឹង ចុច like upvote នឹងទៅយើងនឹងឃើញទឹកប្រាក់យើងហើយបង